អ្នកអង្គភាពស្គាល់ខ្ញុំហ៎ស្បែកខ្ញុំក្អើខ្ញុំមុខខ្ញុំហើយអ្នកអង្គភាពស្គាល់គាត់ហ៎ហើយខ្ញុំចង់ទៅគាត់ហើយទីគាត់អត់ខកកើតទេអញ្ចឹងមែនទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់មើលឃើញនឹងគ្រូណាម្នាក់ចង់ជួយនឹងគ្រូណាម្នាក់យើងជួយនៅពេលណាគាត់កំពុងតែញ៉ាំបាយបាទហើយគាត់ខ្លាចពីអញ្ចឹងហើយអ្នកទាំងអស់គ្នា ចង់ចុះគាត់តែងន់វិធីប្រកបបងមិនបានទេអញ្ចឹងបើយើងចង់ធ្វើអំពើល្អមកលើប្រពន្ធណាម្នាក់យើងជួយគាត់ទៅពេលឲ្យគាត់ញ៉ាំបានយល់អ្វីខ្ញុំនិយាយអត់